អឺអូខេសួស្តីទាំងអស់គ្នានឹងហើយខ្ញុំជឿថាមួយរយៈនេះអ្នកទាំងអស់គ្នាប្រហែលជាបានដឹងមែនទេចំពោះអ្នកដែលគាត់លេងនៅនគរដងឬក៏នៅនគរសបាយគឺមានការ copy នៅប្រអប់នេះប្រអប់បែបនេះគេហៅ mystery bob នេះណាឡើយណាឃើញមានអឺមានការ copy ច្រើនមែនតើតម្លៃពេលបច្ចុប្បន្នសល់សក់ទង10ដុល្លារជាងទេ100ដុំយើងអ្នកទាំងអស់គ្នាអាចធ្វើការមកទិញនេះមកទិញដើម្បីបើកប្រអប់នឹងបានណាហើយវីដេអូមុនខ្ញុំបានផុសឲ្យតាក់ទងទៅនឹង ការបើកប្រអប់នឹងបាន item អីខ្លះហើយអ្វីដែលសំខាន់ជាង គេខ្ញុំចង់បញ្ជាក់តិចណាអ្នកទាំងអស់គ្នាដែលមាន hero នៅដុងមិនថា hero សេរីចាស់សេរីថ្មីណាទេអ្នកទាំងអស់គ្នាអាចបើកមកហើយយើងឆាត world ទិញសាតគេយកមកបុកមកដោយសារសាតពេលបច្ចុប្បន្នតម្លៃវាធូរថ្លៃហើយ goal ក៏ថោកទៀតហ្នឹងហើយអឺ goal ឥឡូវមួយដុំឃើញគេឆាត world ចន្លោះពី20ទៅ5ដុល្លារគឺមានលក់ណាបើយើងឆាតទិញគឺមានលក់មកហើយយើងអាចយក goal មកបុក item បានដោយងាយស្រួលអឺដោយសារយើងអត់អឺ អត់ចេះ copy ដូចគេប្រអប់នឹងបើយើងចង់បានលុះត្រាយើងតិចនេះពងបើកទៀតហើយនេះប្រភេទ hero ដែលគេបើកនេះឃើញហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការឆាតទិញបានអូខេជាក់ស្ដែងលើ hero របស់ខ្ញុំនេះគឺខ្ញុំនឹងធ្វើការអឺនេះអឺអឺនេះ up item និង up item មានដាក់បូក item យើង ឡើងទៅ7អឺនេះអឺ emerald ខ្ញុំទិញគេដែរទេ តែខ្ញុំទិញយូរហើយមិនមែនតែទិញទេទិញចិត្តកន្លះឆ្នាំហើយ យកពាក់ទឹកវៃ ATC ខ្ញុំចឹងណាហ្នឹងតែឥឡូវខ្ញុំមានមូនសល់900ជាងតែពិតខ្ញុំ CMC Reward online រាល់ថ្ងៃបាន900 910ហ្នឹងហើយឥឡូវយើងទៅដូរយក item moon ភ្លាមភ្លាមហើយយើងធ្វើការបូក item ភ្លាមភ្លាមតែម្ដងចាំមើលវាបូកអស់ប្រហែលវាណាអូខេ let's go យើងទៅសៀងយ៉ាងអឺដូចខ្ញុំបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមនេះ ព្យាយាមមកអាប់ IT មកហើយទៅដោយសារពេលបច្ចុប្បន្ន goal ហើយនឹងសាទវាធូរថ្លៃហ្នឹងហើយកុំនិយាយថោកធូរថ្លៃហ្នឹងហើយឥឡូវខ្ញុំមានទាំងអស់វា900ចឹងខ្ញុំដូរអានអាក្បាលខោណាប៉ុន្តែអត់បានទេអ្នកនរគ្នាត្រូវអត់បានទេដោយសារខ្ញុំអានឹងមូនខ្ញុំស៊ី Vivat online ទេចឹងខ្ញុំដូរក្បាលនេះមួយអាវនេះមួយខោនេះមួយណាខ្ញុំដូរបាន3នៅសល់40 ណាឥឡូវយើងធ្វើការបូក item ទាំងអស់គ្នាហ្នឹងហើយអញ្ចឹងដើម្បីបូក item ជាទូទៅខ្ញុំតែងតែប្រើកម្មវិធី WPE Pro ហើយកម្មវិធីមួយនេះខ្ញុំបញ្ជាក់អ្នកទាំងអស់នេះបន្តិចណាមិនមែនប្រើកម្មវិធីនឹងទៅ បូកឡើង7ទេ គឺគ្រាន់តែថាជំនួយក្នុងការបូកឲ្យវាលឿនហ្នឹងហើយជំនួយក្នុងការបូកឲ្យលឿនណាអញ្ចឹងខ្ញុំទៅបើកកម្មវិធីយកសិនពេលយើងបើកវាយើងមកស្ដាំលើវាយកពាក្យ run administrator ណាហើយយក yes មក វានឹងលុបផ្ទាំងបែបនេះយើងមួយណាផ្ទាំងបែបនេះអញ្ចឹងយើងត្រូវដឹងថាយើងចុច view option យើងយកលេខ2នេះយើងគ្លីកលើនេះតែមួយទេយើងអូខេវាមកណាតោះបន្តិចចុចពាក្យ target program អញ្ចឹងយើងមើលជា x យើងជា x យើងកំពុងបើកមាន3អញ្ចឹងអានេះប្រហែលលេខរៀងទី1ហើយអញ្ចឹងយើងសាកវាមើលវាសិនទៅចុចលើតាបូក item ចុចឯនេះ normal update ណាហើយយើងដាក់ item hero ចូល ណាអាចនឹងមានរយចូល ហើយយើងចុច play នេះហើយចុច confirm ដើម្បីវាបូកវាបូកចប់ហ្នឹងហើយយើងចុច scope នេះវាធ្លាក់កូដមក2អញ្ចឹងយើងមកស្ដាំទៅវា យើងសាកទៅសាកលើមុនក៏បានដែរសាកមើលទៅបើសិនវាត្រូវកន្លែងវាលោតមកលេខ2បើត្រូវទេអូខេចុចបិទអញ្ចឹងចុចមួយទៀតអូខេអញ្ចឹងខ្ញុំ target មិញគឺខ្ញុំ target អត់ត្រូវទេអញ្ចឹងខ្ញុំ target លេខ2 target លេខ2ខ្ញុំត្រូវការធ្វើសាមីណា ហ្នឹងហើយចុចលើនេះអូខេណាចុចបែបនេះចឹងខ្ញុំចុចកន្លែងនេះយកលេខ2ហ្មងទៅអត់ត្រូវទេលេខ1អូខេអត់ត្រូវទេអញ្ចឹងមានន័យថា hero នេះចូលកន្លែង target លេខ3តោះភាសាទៀតយ៉ាច្រឡំបាត់ហើយអ្នកនរនេះនឹងឲ្យទៅមួយសិនតោះចុចនេះ confirm ហ្នឹងហើយចុចចេញកូដមកយើងចុចលើនេះ send to មកអើចូលហើយណាហ្នឹងហើយចូលហើយចឹងហើយ load ហើយហើយបន្តមកទៀតយើងសរេខ្ញុំបញ្ជាក់តិចណាអឺចំនួន time នេះមានន័យថាចំនួនសាតយើងចង់បូកវាម្ដងប្រមាណឧទាហរណ៍ខ្ញុំមាន700សាតចឹងខ្ញុំចង់បូកវាម្ដងប្រមាណសាតយើងបូកតាមនឹងទៅចឹងខ្ញុំសុំទៅរកកន្លែងបូកសិនខ្ញុំទៅកន្លែងណារឿងស្ងាត់ស្ងាត់ពីគេតិចដោយសារវា server វារៀងល្អចឹងណាហ្នឹងហើយ ចុចលើ map នេះចុចលើ map នេះមកអ្នកនរចុច map ថប់ឲ្យរត់មកហើយចំពោះការបូកឆ្លងក្រុងអីអឺអ្នកខ្លះណាអត់ចេះបូកប៉ុន្តែអត់ប្របាយបូកទេអ្នកនរអត់ប្របាយបូកទេឆ្លងក្រុងអីក៏យើងបូកធម្មតាទេចូលខ្ញុំបូកនេះមួយសិនចាំមើលខ្ញុំឆ្លងក្រុងឲ្យមើលអូខេហើយកន្លែងនេះយើងកំណត់វាអញ្ចឹងខ្ញុំដាក់300ណាដាក់300កន្លែងនេះតម្លាក់វាកន្លែងនេះខ្ញុំបញ្ជាក់តិចគឺជាចំនួន speed នៃការបូកបើយើងដាក់1000គឺវាបូកធម្មតាអញ្ចឹងណា ហ្នឹងហើយយើងដាក់កាន់តែតូចបូកកាន់តែលឿនអញ្ចឹងខ្ញុំភាគច្រើនខ្ញុំដាក់តែ100ឯងសារខ្ញុំចង់វាបូកលឿនហ្នឹងចង់វាបូកលឿនហើយដូចខ្ញុំបញ្ជាក់អញ្ចឹងបូកនេះ random ទេមិនប្រកាសថាបាន7ទេណាតើហើយអឺ item ខ្លះក៏ C item ខ្លះក៏មិនសូវជា C ដែរហ្នឹងហើយតាមពិតបាន5 5 3 4ដងដែរតែវាអត់ឡើងទៅ7បើសិនតែករណីអានេះវា C ពេកអ្នកទាំងអស់គ្នាដូរ ដួដាក់តខោដាក់តអាវអញ្ចឹងណាកុំព្យាយាមដាក់បែបហ្នឹងតែអានេះតកោនេះសងដោយសារសាតរៀងធូរថ្លៃដូចខ្ញុំបញ្ជាក់អញ្ចឹងវារៀងធូរថ្លៃអញ្ចឹងភាគច្រើនគឺខ្ញុំ16ហ្នឹងអត់ឡើងទេអ្នកនរនេះ300អញ្ចឹងអត់ឡើងទេណាហ្នឹង300អត់ឡើងទេអញ្ចឹងសំដោ 250ដល់6មិញ6ទៀតចុយមក6 3 4 10ពើឡើង7សុំសើអូខេអញ្ចឹង item នេះវាចាប់ផ្ដើម C ហើយអញ្ចឹងយើងសាកជាយាមទៅបូកអាខោឬក៏អាវផ្សេងអញ្ចឹងណាហ្នឹងហើយតាមពិតថ្ងៃនេះមិនគួរបូកដោយសារមានអ្នកបូកច្រើនពេកនិយាយត្រង់តែមានអ្នកបូកច្រើនពេកចាប់ដើមធ្លាក់មក item ណាមួយពេលបុកយើងមើល server ផងជាង server អត់ល្អទេយើងកុំនេះវាអញ្ចឹងខ្ញុំសុំទៅប្រើនេះផ្សេងអត់ឡើងពេលយើងចង់ដូរទៅខោដល់អាប់តែយើងមកភាសាទៀតនេះបងនេះអត់មាននេះទេទៀតហ្នឹងទៅណាហើយឥឡូវខ្ញុំសុំខោចូលដល់អាវចូលហើយយើងសម្បត្តិសិនណាហ្នឹងហើយ ចឹងយើងចុច start នេះ confirm វាអូខេចុចនេះអឺកន្លែងនេះខ្ញុំយក500ទៅហើយខ្ញុំយក100ដូចមុននឹងអញ្ចឹងសុំតម្លាក់ skin នេះមកក្រោមបន្តិចអេបាច់ទេតា start មើលទាំងអស់គ្នាហ្មងទៅហ្នឹងហើយ ហូតទៅ6ច្រើនដងដែរប៉ុន្តែវាឡើងមក7ស៊ីសាហាវមួយរយៈនេះបូកអាយធីមរៀងយ៉ាប់បន្តិច6រៀងញឹកដែរតែវាមិនព្រមទៅ7ធ្វើអីវាណាអូស៊ីយ៉ាស៊ីមិនដហឹងទេចាស់អូខេអញ្ចឹងអានេះយើងបាន7មួយហើយអ្នកនរអញ្ចឹងបើខ្ញុំដាក់500 5រស័ត5រស័តមិននេះអញ្ចឹងយើងអស់រៀងក្រាស់ដែរនឹងអស់រៀងក្រាស់ដែរណាអញ្ចឹងយើងបាន 7A មួយហើយអញ្ចឹងយើងដាក់មួយទៀតអាក្បាលស៊ីច្រើនជាងគេអញ្ចឹងយើងកំដាក់ក្បាលយើងដាក់ចូលខោវិញគេដាក់ក្បាលភាសាទៀតតោះក្បាលភាសាទៀត Hello មានអាកាសឡើងអញ្ចឹងណាហ្នឹងហើយអឺចុចនេះមួយចុចនេះ ខេចុច finish មើលអាណាមាន A កទុយនេះបើតាមចំណាំមើលអាមានអាមាន A 6A នេះត្រូវជាងឡែកនេះខ្ញុំយក250ណានេះយើងយក100ដូចមិញទៅវាលឿននៅចុច start ទៅខ្ញុំគិតថាប្រហែលជាបានតែមួយហ្នឹងឯងមើលទៅអឺអ្នកមកបោកច្រើនបើសិនករណីយើងរកកន្លែងណារៀងស្ងប់ស្ងាត់ server វាសូវទាញ អញ្ចឹងប្រហែលជាអាចបូកឡើងមិញ6ហ្នឹងមិញវាអាចបាន7តាមពិតអានេះ6 3 4ដងហើយវាអាចឡើង7ហ្មងណាបូកអស់ប៉ុណ្ណឹងឈប់បូកហើយអ្នកនរគ្នាហ្នឹងហើយអូខេចឹងទៅមកសារទៀតដល់សារប្រហែលសារប្រហែលយហ្មងទៅ6ទៀតចុយមកឡើង7ឡាអូខេចឹងសម្បាច់ថាបូកបានតែមួយទេចឹងដូចខ្ញុំប្រាប់អ្នកទាំងអស់នេះចឹងគឺវា random ទេក្នុងការបូកនេះចឹងណាហ្នឹងហើយ អូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្ណឹងណាអូខេអរគុណបាយបាយ